លោកតឹងសប្ថ្ងៃនេះវាដល់មកចំណុចមួយដែលយួននឹងមិនអាចនៅរបៀបកណ្ដាលនឹងបានទៀតទេណាយួនទៅចិនទៅអបអសាទរពេលលោកស៊ីស៊ីនពីនក៏ជាប់ជាហ្នឹងហើយលោកតឹងសប្ថ្ងៃហ្នឹងលើពិភពលោកហ្នឹងគេមិនចាត់ថាយួនហ្នឹងដើរនៅកណ្ដាលដូចជាពីមុនទៀតទេពេលលោកមានភូតត្រង់ទៅអបអសាទរលោកស៊ីស៊ីនពីនជាប់ជាប្រមុខរដ្ឋហ្នឹងហើយ គេមិនចាប់ថាប្រទេសយួនហ្នឹងនៅជាកណ្ដាលទៀតទេណាអឺប្រទេសអាមេរិកនេះវាយួនហ្នឹងគេនៅតំណែងតំណងលោកតាំងឆ្នាំ2022កន្លងហើយណាសហរដ្ឋអាមេរិកហ្នឹងបញ្ជូនមន្ត្រីជាន់ខ្ពស់គេហ្នឹងទៅ3 4នាក់តាំងពីតាំងពីអឺលោកស្រីអឺអនុប្រធាននាយកបតី Kamala Harris ទៅទៅ តាំងពី Blinken ក៏ទៅតាំងពី David Christenbrink ក៏ទៅណា3 4អ្នកសិទ្ធិមន្ត្រីជាន់ខ្ពស់ទៅដើម្បីនិយាយជាមួយយួនឲ្យយួនស្ម័គ្រចិត្តចូលជាមួយនៅសហរដ្ឋអាមេរិកនឹងចង់សម្ព័ន្ធភាពរបៀបគេហៅថាតំណែងតំណងយុទ្ធសាស្ត្រដៃគូយុទ្ធសាស្ត្រតំណែងតំណងដៃគូយុទ្ធសាស្ត្រគ្រប់វិស័យទាំងអស់ហ្នឹងឯង cho nên à, យើងនិយាយហៅថាដោយតាក់ជាងលើកតងយើងបាននេះថាកម្ពុជាវាមានតាំងពីយោធាមានតាំងគ្រប់សពក៏ប៉ុន្តែយួនបដិសេធយួនរហូតដល់ឥឡូវនេះគឺថាអត់ទទួលយកទេក្នុងពេលហ្នឹងនេះយួនមានអាអាអាតំណែងតំណងជាមួយចិនអារបៀបហ្នឹងនឹងតាំងពីយូរមកមកហើយឃើញទេជាមួយអាមេរិកទៅបីអាមេរិកនឹងចង់បានក៏ដោយក៏យួននៅតែនៅតែមិនព្រមហើយដូច្នោះហើយយួនហ្នឹងអឺគេមិនគិតថាយួនហ្នឹងដើរផ្លូវកណ្ដាលទេណាយួនហ្នឹងគឺអឺ មិនអាចចូលទៅចិនបានទេគឺថាលំអៀងទៅចិននឹងវាច្រើនជាងវាលំអៀងទៅចិនចិនអញ្ចឹងហើយដែលធ្វើឲ្យសហរដ្ឋអាមេរិកនឹងមិនសប្បាយចិត្តអីហ្មងទេបើសហរដ្ឋអាមេរិកមិនសប្បាយចិត្តវាក៏ចំណេញមួយផ្នែកដែរឲ្យសហព័ន្ធដែរព្រោះអាមេរិកបើមិនសប្បាយចិត្តចាំខ្លំមើលណាកាលណាតាយួនខុសថាអេឯងខុសឥឡូវយួនធ្វើបាបខ្មែរក្រោយអាមេរិកស្រែកថាអេឯងធ្វើបាបខ្មែរក្រោយមកអត់បានទេណាអត់ដូច្នោះហើយយួនសហរដ្ឋអាមេរិកអាចយកអាចច្បាប់សិទ្ធិមនុស្សអាចយកច្បាប់សិទ្ធិសាសនាហ្នឹង មកទៀតសង្កត់យួនក្នុងរឿងខ្មែរក្រមយើងហ្នឹងអញ្ចឹងទៅមួយផ្នែកណាហ្នឹងគឺថាយើងនឹងវាចំណេញផ្នែកខ្មែរក្រមហ្នឹងយើងយើងនឹងវាចំណេញងាយយួនមិននៅកណ្ដាលទៅទេហើយយើងចាំមើលមើលតទៅមុខទៀតហ្នឹងគេអាចផ្លាស់ប្ដូរអ្នកណាទៀតអីអ្នកណាទៀតយើងមិនដឹងទេប៉ុន្តែសប្តាហ៍ហ្នឹងតាមព័ត៌មានអឺពួក YouTuber យួនហ្នឹងគឺថាលោកផាមុនជិនដែលនាយករដ្ឋមន្ត្រីហ្នឹងក៏កំពុងតែមានបញ្ហាដែរណាពីព្រោះលោកនាយករដ្ឋមន្ត្រីហ្នឹងកាលគាត់ធ្វើ ជាចង្វាយខេតនៅក្រុងនឹងណាចង្វាយខេតនៅក្រុងនឹងហ្នឹងក្នុងពេលហ្នឹងហ្នឹងគាត់មានសង្សារគាត់មួយអឺឈ្មោះស្អីនេះខ្ញុំចង់ចង់មកណាថៅទៅទៅថៅទាំងអស់នៅខេតក្រុងនឹងហ្នឹងហើយ nguyễn thị thanh nhàn ណាមួយ nguyễn thị thanh nhàn ឲ្យក្រោយក្រោយហ្នឹងគឺថាអាការដេញដេញផ្ដាល់នៅអាលេងគ្រឿង ពេទ្យមកខេតបៀងវ៉ាហ្នឹងមានទេថាញ៉ាំទៅថៅយកទាំងអស់ហ្នឹងឯងណាឲ្យសំណុកពួកអាអាអាចៅឯខេតឲ្យសំណុកពួកអាខាងពេទ្យខាងអីហ្នឹងគឺថាថៅបានទាំងអស់ហ្នឹងអស់ពុកក៏លួយណាហើយដូច្នោះហើយប្រាមិនជិនហ្នឹងវាមានរឿងពុកអលួយតែកទួនឹងរឿងធីថញ្ញាហើយរឿងធីថញ្ញាហ្នឹងដោយសារមានបញ្ហាហ្នឹងប្រាមិនជិនខ្សឹបឲ្យរឿងធីថញ្ញាហ្នឹងហត់ឥឡូវរឿងធីថញ្ញាហ្នឹងហត់ទៅបាត់ហើយតុលាការហៅហៅហៅអានហ្នឹង30ឆ្នាំហៅគ្រប់30ឆ្នាំ បើចាប់បានមានទីឋានញ្ញានោះដោយចង់ប្រើមិនជិនក៏ប៉ុន្តែទោះបីចាប់មិនបានក៏ដោយអាការដែលដែលគេឌីងមកដូចកានិយាយមិនមានចឹងគឺថាដូចខ្ញុំនិយាយមិនមានចឹងគឺថាទូលំក្តាប់ទាំងអស់ពីព្រោះទូលំនៅខាងនគរបាលឃើញទេក៏ប៉ុន្តែចង់បានអាផតតាំងច្បាស់លាស់ទេឥឡូវផាត់ពីហ្នឹងមកអាចដល់ប្រើមិនជិនហេតុអីមិនវាយទៅវាយប្រើមិនជិនពីព្រោះប្រើមិនជិនជាខ្សែរបស់បងរៀងទាំងយងហ៎ខ្សែរៀងទាំងយងហើយបងប្អូនយើងយើងដឹងហើយការឆ្នាំអឺការឆ្នាំ2013 Bì nguyễn phú trọng nó chọn đi nguyễn tấn dũng cho ôi khang cái nát cá mà ca cái đá cái nó bao sâu bên bao sâu tốt nguyễn tấn dũng nè đấy nguyễn phú trọng đờ đờ đờ bụng đứng một chủ huynh nguyễn tấn sang xưng thì dung chết nguyễn tấn dũng đã sang tỏi và sạch hai đâu anh đang hưởng anh đang anh đang nguyễn phú trọng cúng á đi con cúng á đấy được cho nó hơi phạm minh chính được sai bao nguyễn tấn dũng bị phụ nguyễn tấn dũng này ôi phạm minh chính được thừa trọi khét nó khăn khăn quảng ninh anh ណាដូច្នោះហើយឥឡូវនោះអឺមានភូកត្រង់នោះចង្វាយអស់សេះហើយម្យ៉ាងទៀតវិញចេះមានភូកត្រង់នេះចាស់ហើយដឹងថានៅអស់អាណត្តិហ្នឹងឬក៏មិនអស់ទេដល់អញ្ចឹងទៅមានភូកត្រង់បើចង់ឈប់ក៏ឲ្យមនុស្សណាដែលគាត់ពេញចិត្តណាអឺនឹងឡើងជំនួសគាត់ណាហើយប្រាំមិនចិននឹងជាមនុស្សម្នាក់ដែលអាចបញ្ជែងយកអាអាតួនាទីអាឡែងមេបាក់ហ្នឹងយ៉ាលេខាបាក់ហ្នឹងដល់អញ្ចឹងទៅដេញឯងចេញហើយណាពីព្រោះអារឿងហ្នឹងវាធ្លាប់មានពីមុនមក មកមិននោះងាយពួកចង់ចង់ឲ្យមនុស្សគាត់ឡើងគាត់ឡើងអត់បានដោយសារគណៈកម្មការកណ្ដាលនឹងវាមិនបោះឆ្នោតឲ្យណាតាំងពីកណ្ដាលនិយាយព្រមព្រមនឹងវាមិនតាន់ឈ្មោះទេអឺ3 4នាក់ណែអានឹងហើយជាមេរៀនបងងាយពួកចង់តែឥឡូវអត់បានទេណែដូចយ៉ាងណាមិនទៅមិនតាមផែអញមិនតាមខាងអញឌីងអញចូលទេហើយណាឌីងអញចូលហើយឥឡូវងាយពួកចង់ដូចស្ដាច់ចឹងនេះគុណដូចស្ដាច់ចឹងគេថាកាច់បានរឿងធឹងភុកមួយហើយគេថាចង់ធ្វើអីក៏បានដែរ ហើយពួកអាម៉ៃអាថោនឹងចាំតែអើអើអើឥឡូវគ្មានអាណាមួយហ៊ានក្អកទេហ៊ានក្អកហ៊ានហឹបទេបើអញ្ចឹងទៅគេសង្ស័យថាហើយនឹងអាចដល់ឥឡូវ5មិនចិត្តនឹងក៏នៅពីទៀតណានៅពីទៀតមែនទេកណាគិតថាយុវជនយើងទាំងអស់ហ្នឹងគួរតែស្ដាប់នៅការណែនាំរបស់លោកលីផូដែលគាត់បានស្រាវជ្រាវមកអាហ្នឹងវាជាមូលដ្ឋានច្បាប់របស់យើងទីគុណយើងនៅក្នុងប្រទេសផ្ដាច់ការ ប្រទេសកុម្មុយនីសហេតុអីមិនយើងតវ៉ាដោយសារវាផ្ដាច់ការមិនយើងតវ៉ាបើវាសេរីភាពនៅប្រទេសអាមេរិកប្រទេសអូស្ត្រាលីយើងមានតែបាច់ទៅតវ៉ាណាវាខុសគ្នាដល់ចំណុចហ្នឹងគឺយួនហ្នឹងវាវាអញ្ចឹងទេគុណឲ្យច្បាប់វាមានប៉ុន្តែវាមិនធ្វើតាមណាច្បាប់វាមានវាមិនធ្វើតាមហើយវានេះកាន់ច្បាប់ណាវានេះកាន់ច្បាប់វាវាយយើងវាយវាយលោកជីវហ៊ីវហ្នឹងដែលមានស្នាមមានចមអីអ្នកវាយខ្លះហ្នឹងវាមានស្នៀតខ្លះវាវាយយើងហ្នឹងមិនអោយឃើញស្នាមឃើញចមទៀតឃើញទេ តែវាឆ្លោះហើយពួកកុម្មុយនីសហ្នឹងយើងយើងមិនជឿមិនទុកចិត្តក៏ប៉ុន្តែពេលគេអញ្ជើញយើងយើងមិនទៅដូចលោកលីភូបានស្រាវជ្រាវហើយយើងមិនទៅនោះខុសច្បាប់ខុសច្បាប់របស់គេហ្នឹងក៏ប៉ុន្តែយើងអាចមានស្មើគេដោយស្រួលបួលដោយតំទៅដោយសារអ្នកឯងនិយាយហ្នឹងវាអត់មានច្បាស់លាស់ថាវារឿងអីទៅជារឿងអីទេប៉ុន្តែហេតុខ្ញុំខ្ញុំមិនដល់ទំនេរទេខ្ញុំជាប់ចេះជាប់ចោះឥឡូវសុំមួយថ្ងៃពីរថ្ងៃទៀតអីអញ្ចឹងណាប៉ុនយើងនិយាយមិន អកប្បកិរិយាយើងសម្ដីយើងអូវស្លូតបូតអូវាតំទៅក៏ប៉ុន្តែយើងមើងម៉ាត់តបអាណាក៏ខុសថាតែឯងធ្វើចឹងខុសតែឯងវាយខ្ញុំចឹងឯងខុសដូចលោកលីផូនយ៉ាងម៉េចខ្ញុំគ្រប់គ្រងទាំងស្រុងហើយខ្ញុំចង់បានយុវជនយើងទាំងអស់គ្នាបានស្ដាប់នៅអ្វីដែលលោកលីផូនបានលើកឡើងហ្នឹងអាហ្នឹងវាជាមូលដ្ឋានឲ្យយើងយើងក្រៅពីហ្នឹងយើងអត់មានស្អីទេទីគុណហើយបើយើងទៅយើងទី1បើគេហៅយើងទៅទៅមិនទៅមិនបានក៏ប៉ុន្តែអាការទៅនេះយើងអាចដោះដូររបៀបណា អីរបៀបណាយើងនិយាយរបៀបណាខ្ញុំយើងខំប្រឹងព្យាយាមមើលតើគេអញ្ជើញហេតុអីបើអត់មានហេតុអីច្បាស់លាស់ទៅអីហេតុអីហ្នឹងវាមិនតាន់ច្បាស់លាស់ខ្ញុំវាមិនតាន់មានពេលទេណាឧទាហរណ៍ចឹងណាអាហ្នឹងយើងទៅទៅយើងមិនទៅមិនបានទេទី1ទី2ទៀតបើគេវាយកណាថាហើយវាយម្ដាយតត់មួយជើងគេដាច់ខាត់កុំតដៃពីព្រោះកាលណាយើងតដៃយើងវាអោយលេះវាវាយយើងថែមហើយវាមិនថាវាវាយយើងទេថាយើងវាយវាវិញអឺនៅប្រទេសយួនហ្នឹងអាអ្នកចូលគុកនៅគុក ពួកអាតគួបាលតាមភូមិតាមស្រុកតាមអីហ្នឹងងាប់ក្នុងគុកហ្នឹងច្រើនគ្នាហើយមិនមែនមិនគ្មានទេណាតែខ្មែរយើងទេអាហ្នឹងយើងនិយាយតាមការពិតគឺតាំងពីសហព័ន្ធយើងមានចលនាពីសហព័ន្ធយើងអង្គការសហព័ន្ធយើងរហូតមក10ដល់សប្តាហ៍អត់មានអ្នកណាជាប់គុកដោយសារសហព័ន្ធអត់មានអ្នកណាជាប់គុកដោយសារយើងរឿងតវ៉ារឿងសិទ្ធិរឿងអីទៅទេណាអឺមួយថ្ងៃពីរថ្ងៃបីថ្ងៃវាគម្រាមកំហែងវាជំរាបអញ្ចេះជំរាបអញ្ចឹងនោះមានតែឲ្យថាជាប់គុក អរាប់ឆ្នាំអីហ្នឹងវាគ្មានទេមានតែវិញយ៉ាងប្រាប់មួយអាហ្នឹងវាពាក់ព័ន្ធទៅរឿងដីធ្លីហើយវាមិនចត់ទៅរឿងដីធ្លីដែរវាថាវាថាចត់រឿងវិញយ៉ាងប្រាប់ហ្នឹងប្រើហឹង្សាដាក់វាបាក់អន្តរបាលទេច្បាប់នៅលើវាឃើញទេច្បាប់នៅលើវាដូច្នោះហើយអឺដឹកគុណសួរថាបើគេអញ្ជើញយើងមិនទៅបាននេះទៅអត់បាននេះវាទៅទៅទៅក៏ប៉ុន្តែយើងទៅនិយាយលោកលីផងនិយាយចឹងច្បាប់ហ្នឹងសូមខាងយុវជនយើងនៅក្រោមហ្នឹងគឺថាស្ដាប់ស្ដាប់ហើយយកហ្នឹង